ស្ដាប់ធម៌ជីវរៈរបៀបទេសនាខ្លះនិងជីវរៈនៃការបញ្យល់ពីផ្លូវប្រតិបត្តិខ្លះគឺថានៅក្នុងថ្ងៃនេះគឺអករណាគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទតាំងពីសិល10សិល8និងសិល5បានជួបជុំគ្នានៅក្នុង ទីនេះដើម្បីស្ដាប់នៅពធដើម្បីបាយខ្លួនជាបាសមាសាសមាធិសិលហើយនឹងស្ដាប់នៅពធយកនៅបន់យកនៅកុសលរឿងនេះខ្ញុំកណាអាភិមចង់បញ្ជាក់អំពីបញ្ហាធម៌ខ្លះខ្លះនៅក្នុងលោកដែលយើងគួរឲ្យសង្វេគនៅក្នុងជីវិតម្នាក់ម្នាក់ បើសិនជាបុគ្គលម្នាក់ម្នាក់មិនបានពិចារណាមិនបានបាត់ធម៌មិនបានពិចារណាទេគឺថាចេះតែសបាយចិត្តធម្មតាចឹងទៅពេលណាជួបទុក្ខក៏កើតសេចក្តីសោកកើតនៅសេចក្តីលំបាកតឹងនៅក្នុងអរាពេលណាមិនជួបនៅទុក្ខទេក៏ចេះតែសបាយទៅតាមអារម្មណ៍ម្ដងម្កាលដែលដែលជាអារម្មណ៍គ្រាន់តែជាភៀវ ហើយរស់នៅក្នុងកំណត់ទុកឥតមានស្រាក់ស្រានហើយរកទីបំផុតគ្មាននឹងមិនមានភ័យចឹងដែលមិនបានឃើញធរនឹងគឺមិនមានភ័យទេរិទ្ធជនដែលមានប្រាជ្ញាពិចារណានៅហេតុហើយនឹងផលសពគ្រប់ក៏រំលែងកើតនៅសេចក្តីភ័យព្រួយនៅក្នុងជីវិតរបស់ខ្លួន ដែលកំពុងតែជួបនៅសេចក្តីទុក្ខគ្រប់យ៉ាងនៅក្នុងលោកនេះព្រះសម្មាសម្ពុទ្ធលោកបានកំណត់ខាងដើមនិងខាងចុងនៃធម៌និងកណ្ដាលនៃធម៌សត្វទាំងឡាយតែមានការកើតជាខាងដើមថាការកើតគឺកំណើតយកកំណើតជានេះយកកំណើតជានោះឲ្យទៅបានកើតមក ទៅជាសត្វទៅជាបុគ្គលហ្នឹងគឺហៅជាតិនឹងខាងដើមនៅខាងចុងគឺសេចក្តីស្លាប់នឹងទាត់ព្រះនៅខាងចុងនៃអត្តភាពយើងនេះគឺការបែកធ្លាយការបែកធ្លាយជាឈ្មោះនៃសេចក្តីស្លាប់នៅចំកណ្ដាលខាង ចំកម្ដៅកើតហើយនឹងស្លាប់នឹងគឺជាការរស់នៅដែលប្រព្រឹត្តទៅជួបទៅដល់សេចក្តីទុក្ខនិងសេចក្តីសុខនៅក្នុងរាងកាយយើងសពថ្ងៃនេះគឺនៅពេលណាដែលយើងបានកើតជាស្ត្រីជាបុរសរាងកាយយើងម្នាក់ម្នាក់របស់សត្វទាំងឡាយព្រះសម្ដែងថាចាប់ពេលសត្តាអាហារដ្ឋិកា សត្វទាំងឡាយរស់នៅបានអាស្រ័យនឹងអាហារបើគ្មានអាហារសម្រាប់ចិញ្ចឹមជីវិតទេគឺมันអាចរស់នៅបានទេដូច្នេះកាលណាបើសត្វទាំងឡាយត្រូវការអាហារហើយគឺត្រូវមានការស្វែងរក ទៅស្វែងរកអាហារនោះឯងតែហើយពីតលឹមទល់បលុកទាំងមនុស្សទាំងសត្វស្លាម ទាំងគូក្របីសត្វទាំងអស់ឲ្យតែមានជីវិតដោយហើយទៅសូម្បីតែជនដែលគ្មានសោះក៏គង់តែដើរធំធានគេដើម្បីចិញ្ចឹមជីវិតដែរយើងក៏លេចមើលខ្លួនយើងម្នាក់ម្នាក់នៅក្នុងលោកនេះខ្លះធ្វើកសិកម្មធ្វើស្រែធ្វើចំការរកស៊ីជំនួយជួញប្រែ ធ្វើការងារពេទ្យគ្រូបង្រៀនរាជការធ្វើរដ្ឋបាលអីសពសារពើទាំងអស់នៅក្នុងលោកនេះដើម្បីអីគឺដើម្បីយកប្រាក់យកកម្រៃយកមកទិញអាហារសម្រាប់ចិញ្ចឹមជីវិតសម្រាប់ចិញ្ចឹមរូបរាងកាយណែឯងសូម្បីតែសត្វមន់ក៏ព្រលឹមឡើងដើរកកាយដីដែរ ក្រៅនឹងបានសត្វតូចសត្វធំឬនឹងបានកអីខ្លះយកមកចិញ្ចឹមពស់រហូតដល់ប្រលប់ជឿចូលដីដូចគ្នាបាក់តីទាំងឡាយព្រលឹមឡើងហោះខៀវខ្ញាតាមអាកាសវិហាទៅកាន់នៅរុក្ខជាតិឬក៏ព្រៃឬក៏ជនបទវាលហើយនឹងស្វែងរកចំណីត្រឹមតែមួយកែហើយព្រលឹមឡើងក៏ចូលសម្បុកវិញ ដូច្នេះសត្វសត្វទាំងអស់សត្វតាអាស្រ័យនឹងអាហារទាំងអស់ហើយមិនមែនត្រឹមតែអាហារទេគឺទៅស្វែងរកសម្លៀកបំពាក់សម្រាប់បិទបាំងកាយធ្វើទីលំនៅសម្រាប់ដេកនិងឆ្នាំសម្រាប់ផឹកនេះតាំងពីកើតមកគឺត្រូវការបច្ច័យទាំង4ហ្នឹងហ្មងទាំងប្រហោះទាំងសពចិត្តដូចគ្នា ទាំងការស្លៀកពាក់ទាំងការហូបចុកនិងការដេកនៅឆ្នាំផុតគឺត្រូវការទាំងអស់លះហើយមួយថ្ងៃមួយថ្ងៃមួយយប់មួយយប់ពេលយប់គិតពេលថ្ងៃធ្វើការរាល់ថ្ងៃគឺ30ថ្ងៃមួយខែ12ខែមួយឆ្នាំមួយឆ្នាំដល់10 20 30 40ឆ្នាំម្នាក់ម្នាក់គឺមិនបានគិតអ្វីក្រៅអំពី ក្រក្រៅអំពីមានក្រៅអំពីបាននឹងទេហើយមិនបានទឹកដល់រូបរាងកាយដែលត្រូវជួបនឹងខ2ខ1ហៅជារាការចាស់រាងកាយតាមពីកើតមកចាស់បន្តិចម្ដងបន្តិចម្ដងរហូតដល់ថ្ងៃឈឺចាស់នឹងឈឺឈឺនឹងចាស់នៅជាមួយគ្នាហ្នឹងវាចន្លោះ ចន្លោះនៃកើតនិងស្លាប់នឹងគឺត្រូវមានការងារធ្វើអាស្រ័យនឹងធម៌គ្រប់យ៉ាងទាំងអស់អ្នកគ្មានប្រាជ្ញាអត់បានគិតអ្វីទាំងអស់គិតតែពីរកគិតតែពីធ្វើហើយសន្សំទុករកធ្វើបាននៅសន្សំទុកมันបានគិតតែខ្លួនជាបុគ្គលចាស់អត់มันបានគិតតែខ្លួនទៅឈឺអត់ មិនបានគិតថាខ្លួន ទៅស្លាប់អត់អត់បានគិតទេគិតតែពីខំប្រឹងរកខំប្រឹងធ្វើនឹងឯងទាំងយប់ទាំងថ្ងៃចំណាស់ក៏ចេះតែចាស់ទៅឯងទៅចិត្តទៅផ្សេងរាងកាយទៅផ្សឹងទៅការងារទៅផ្សឹងរាងកាយទៅផ្សេងទៅអត់ដឹង10ឆ្នាំកន្លងទៅ20ឆ្នាំ30 40ឆ្នាំរហូតដល់50ឆ្នាំហើយអត់ទាន់បានគិតអំពីខ្លួនចាស់នៅឡើយ ស្រាប់ទៅដល់ទីបំផុតស្រាប់តែសេចក្តីស្លាប់ចូលមកដល់ទើបដល់នៅសេចក្តីភ័យព្រួយខាងចុងភ័យព្រួយមកហើយព្រះសម្ដែងថាសត្វទាំងអស់នៅក្នុងថ្ងៃលក្ខណៈនឹងគឺជាបុគ្គលកំសត់បុគ្គលកំព្រាគឺថានៅក្នុងថ្ងៃស្លាប់គ្មានជនណាជួយសោះ ក្តីក៏ជួយមិនបានប្រគុណក៏ជួយមិនបានមេត្តាបេតាក៏ជួយមិនបានជាសកលកម្មកញាតិមិត្តក៏ជួយមិនបានមានជនណាជួយបានសោះនៅក្នុងថ្ងៃស្លាប់អត់មានជនណាជួយទេហើយក៏មិនបានកាន់យកនៅអ្វីសូម្បីបន្តិចបន្តួចតាមទៅក៏អត់ សម្លៀកបំពាក់នៅក្នុងទូទាំងប្រមាណនៅនឹងទាំងអស់អាពុយជនដែលខំតឹងស្វែងរកទាំងបាមានក៏នៅក្នុងផ្ទះនឹងទាំងអស់គេហដ្ឋានមួយខ្នងពីរខ្នង5ខ្នង10ខ្នងមួយជាន់ពីរជាន់7ជាន់ដល់ទៅ40ជាន់ក៏នៅនឹងទាំងអស់កង់ម៉ូតូឡានក៏នៅនឹងទាំងអស់មាសប្រាក់លុយកាក់ដែលចំណាយការហត់ ខំប្រឹងរត់តាំងពីអត់រហូតដល់ដល់ទៅគីឡូដល់ទៅហាបដល់ទៅចុងដល់ទៅតោនក៏នៅនឹងទាំងអស់អវ័យអវ័យទាំងអស់ដែលខ្លួនស្វែងរកតាំងអំពីចេះស្វែងរករហូតដល់ថ្ងៃស្លាប់គ្មានបានជាអីទាំងអស់នេះនេះកំសត់ចូលដល់ខកំសត់ ព្រលឹមចុះទៅគ្មានបានកាន់យកអ្វីទៅរួចអត់ហើយព្រលឹមចុះទៅនឹងមិនបានស្ងប់ទៀតយកទៅមិនបានហើយមិនបានសេចក្តីស្ងប់ទៀតថាមិនបានជាមិនបានសេចក្តីស្ងប់ព្រោះខ្លួនមិនបានអប់រំចិត្តមិនបានរសាចិត្តមិនបានរសាធម៌ស្ងប់ហើយចិត្តចេះតែជាប់ចំពាក់ស្លាប់ទាំងជាប់ចំពាក់ហើយព្រះសម្ដែងចេះ សម្ដែងថាបកុលណាមួយរៀបស្លាប់ជាបកុលជាប់ជំពាក់ដោយសេចក្តីលោភលន់អ្នកនឹងស្លាប់ទៅទៅកើតភូមិមួយហៅភូមិព្រែកគឺថាច្រើនទៅកើតព្រែកអីព្រែកហ្នឹងគឺវេទនាហ្មងគ្មានសម្លៀកបំពាក់គ្មានបាយហូបគ្មានផ្ទះនៅគ្មានឆ្នាំផាត់ទេ ដើរទៅត្រឹកត្រឹកត្រឹកត្រឹកនៅកណ្ដាលវាកណ្ដាលព្រៃស្វែងរកអាហារអំពីក្រមយិត្តគេមើលមិនឃើញនិយាយក៏គេស្ដាប់មិនឮហើយលោកដៃទៅកាន់តែទាំងឡាយឃើញគេលក់នំនៅទីផ្សារតិចក៏លោកកាន់បានចាស់អត់ទេកាន់ជាប់ទេចាប់មិនបានទេអញ្ចឹងនៅតែវេទនានឹងអត់មិនស៊ីនឹងទៅហើយបើសិនជាបកគលនោះ ដល់ពេលរៀបឆ្លាប់ការនៅរស់សង្សពនៅទូស័កច្រើនខំច្រើនមួម៉ៅច្រើនក្តៅកាហាយច្រើនរអ៊ូរទាំច្រើនក្មាច់ក្មៅច្រើនចិត្តនឹងមកស្លាប់ទៅទោសនេះទោសៈច្រើនទៅនាំបលឹងជននេះឲ្យទៅកើតនៅក្នុងនរកហើយទាំងរកមានភ្លើងឆេះហើយ ក្តៅក្រហល់ប្រហាយរាប់ពាន់ម៉ឺនឆ្នាំនៅតែក្នុងភ្លើងមិនចេះស្លាប់បើរៀបស្លាប់នៅជាប់ប្រកាន់កូនអញចៅអញទ្រព្យសម្បត្តិអញអ្វីអ្វីសិទ្ធិរបស់អញទាំងអស់ដល់រៀបស្លាប់ដល់ចុះទៅធរនឹងនាំបលឹងនឹងឲ្យតែកើតជាឆ្កែកើតជាឆ្មាកើតជាកណ្ដុល ដូចជាសទ្ធិមួយនៅក្នុងសម័យខាងដើមនៅក្នុងកម្ពីញាំងកលខៈទេពនីលោកបានបញ្ជាអំពីសទ្ធិប្តីប្រពន្ធពីរនាក់បានចូលសម្បត្តិច្រើនខ្លាយចោលលួយយកទៅកប់ផែនដីហើយស្រុកនឹងកើតទៅហៅអាសន្នរូបស្លាប់ជាជនរត់អស់ហើយភរិយាសទ្ធិដល់ស្លាប់ទៅទៅកើតជាកណ្ដោមួយជាសត្វកណ្ដុល នៅចាំទ្រព្យសម្បត្តិនឹងមកអត់មានទៅកើតឯណាទេថារៀបស្លាប់នឹងគឺ តាំងពីគាត់រស់មកគាត់ជាប់ចំពាក់តែនឹងទ្រព្យនឹងចិត្តគាត់នឹងមមីទៅក្នុងទ្រព្យនឹងឯងហួងហែរសាទុកតាមនេះរបស់អញនោះរបស់អញគ្មានបានគិតខអីសោះអត់បានធ្វើទានសិលភាវនាយកសិលទានសិលភាវនាមកជាទីពឹងអត់ ជាប់ចង្កាក់ក្នុងទ្របនឹងឯងដល់ស្លាប់ទៅវិញ្ញាណនេះចោលអំពីនឹងទៅទៅកើតជាសត្វកណ្ដុលនៅរសាទ្របនឹងឯងហើយសួរថាខ្លួនជាសត្វកណ្ដុលទៅហើយនឹងតើទៅស៊ីអីកើតទៅស្លៀកអីកើតទៅផឹកអីកើតយើងគិតមើលដូច្នេះអ្វីដែលខំប្រឹងរកតាំងពីកើតទល់ថ្ងៃស្លាប់ជាតិមុននឹង គឺទៅជាអាសាបងទាំងអស់អត់ន័យអត់ខ្លឹមសារមកព្រលឹងចុះមកមកកាលជាសត្វកណ្ដុរក៏មិនទាំងបានស្លៀកបានស៊ីទៀតនៅនឹងកំណល់ទ្រព្យសម្បត្តិនឹងប៉ុន្តែมันអាចយកមកប្រើប្រាស់បានបើទៅជាមុខៈព្រោះថាជាបុគ្គលកំសត់កំសត់ដូច្នេះអ្នកគ្មានប្រាជ្ញារកសុខមិនឃើញទេ នៅក្នុង អន្តៈជាប់អន្តៈអង្គុយលើអន្តៈជាប់អន្តៈនៅជាមួយនឹងប្តីជាប់ប្តីនៅជាមួយនឹងប្រពន្ធជាប់នឹងប្រពន្ធនៅជាមួយនឹងកូនជាប់នឹងកូននៅជាមួយនឹងកំណត់ទ្រព្យសម្បត្តិជាប់ក្នុងកំណត់ទ្រព្យសម្បត្តិនឹងអង្គុយលើអន្តៈជាប់អន្តៈនឹងអត់ប្រាជ្ញា គេហៅចំណងចងជាប់ដល់ថ្ងៃស្លាប់វិញ្ញាណនឹងអត់មានបានមកកើតជាអីក្រៅអំពីកើតជានរោកើតជាប្រេតឬក៏កើតជាសត្វដេរឆានលើទៅវិលមកនៅតែប៉ុណ្្នឹងឯងព្រោះតែអាស្រ័យនឹងការជាប់ចំពាក់នឹងឯងរកសេចក្តីសុខមិនបានចំណែកជនដែលមានប្រាជ្ញាគេគិតឃើញណា ដោយឧបាសិកាទាំងឡាយដែលបានមកថ្វាយខ្លួនជាជាឧបាសិកាកាន់សិល5ក្នុងវ័យនេះគឺមកពីគិតឃើញនឹងមានប្រាជ្ញាហើយគិតឃើញតែអោធរទាំងឡាយនេះឲ្យគិតឃើញអញ្ចឹងធរទាំងឡាយខាងដើមកើតខាងចុងស្លាប់ដល់ពេលស្លាប់មិនមានទីពឹង គ្មានអីជាទីពឹងសោះអត់ដូច្នេះខំសវាទៅទិញអ្វីក្នុងបច្ចុប្បន្ននេះក៏គ្រាន់តែយកមកទុកតែប៉ុណ្្នឹងឯងទៅក្នុងទូចោលលេងមួយជាតិអញ្ចឹងទៅឬទុកក្នុងឃ្លាំងចោលមួយជាតិអញ្ចឹងទៅឬទុកក្នុងដីចោលមួយជាតិអញ្ចឹងទៅ ទុកក្នុងផ្ទះចោលមួយជាតិអញ្ចឹងទៅចិត្តឃើញតែអត់ប្រយោជន៍របស់នេះគ្មានខ្លឹមសារ អញ្ចឹងអ្នកមានប្រាជ្ញាគេត្រូវតែស្ដារធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារណានេះគេធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារសម្លៀកបំពាក់នេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់អាហារភោជននេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់ ផ្ទះនៅគ្មានខ្លឹមសារទេក្នុងថ្ងៃថ្ងៃស្លាប់មាសប្រាក់លុយកាទាំងអស់គ្មានខ្លឹមសារតទៅសោះក្នុងថ្ងៃស្លាប់ប៉ុន្តែជនដែលមានបញ្ញាយ៉ាងចំណាប់គេបានចាប់យកទ្រព្យសម្បត្តិនេះទៅកាន់ក្រលោកណាគេគេចាប់របស់នេះទៅកាន់ក្រលោកមកដោយគេលះបង់នៅសេចក្តីកំណាញ់នឹងការជាប់ជំពាក់យកទ្រព្យនេះ វាយកទៅធ្វើជាទៀនណាវាធ្វើជាទៀនវិញយកទៅធ្វើជាទៀនទៅយកលុយយកកាក់នឹងពេញជាចៃវរប្រគៀនប្រសង់ទៅធ្វើចង្ហាន់បិណ្ឌបាតប្រគៀនប្រសង់ទៅឬក៏លោកយាយលោកតាធ្វើកត់ធ្វើសាលាឬក៏ធ្វើជាសេនាសនៈទីដេកទីអង្គុយស្នំផឹកទៅរបស់ដែលគ្មានខ្លឹមសារនោះគេធ្វើឲ្យទៅជាមានខ្លឹមសារ ឬក៏គេកសាងជាផ្លូវខ្នល់មន្ទីរពេទ្យជីកស្រះជីកអណ្ដូងដាំសួនច្បារមានមលុបសពសារពើលៈនឹងលៈនេះគឺយកផលគឺយកបុណ្យកុសលដែលកើតពីការឲ្យទ្រពហ្នឹងព្រោះតលឹមដែលចោះទៅគឺបុណ្យនឹងឯងនាំទៅបុណ្យហ្នឹងបុណ្យនៃការឲ្យទានហ្នឹងហើយដែលមិនឲ្យជននោះ ធ្លាក់ទៅក្នុងនរកប្រេតអសូរកាយបេតឆានគេសំបុតអញ្ចឹងបានត្រាស់បរមពុរិស័ទនៃយើងតែលោកមិនបានធ្វើទៀនគឺលោកមិនឆាន់បាយហ្មងលោកកើតចិត្តជាមនុស្សព្រោះលោកនឹកឃើញថា ការមិនបានធ្វើទៀននេះឈ្មោះថាมันមានទីពឹងទៅក្នុងប្រាក់លោកបាយមួយចានទៅស៊ីឆ្អែតមួយថ្ងៃអស់ តែបើយើងទៅធ្វើទានគឺចាយអស់ខ្សែនៃកាប់សម្រាប់បរៈលោកនៅចាយអស់ខ្សែនៃកាប់ណាមិនគេធ្វើទៀនណាគេធ្វើរបស់គ្មានខ្លឹមសារឲ្យមានតែជាខ្លឹមសារវិញអញ្ចឹងគេមិនឲ្យកន្លងបន់ទេដោយនៅក្នុងស្រុកខ្មែរយើងសពថ្ងៃនេះសម្បូរកន្លែងធ្វើបន់ផលលេងសម្បូរណាស់អ្នកមានស្រុកគួរតែសន្សំបន់ណាសម្បូរណាស់ ថាមិនបានចឹងថានៅក្នុងប្រទេសយើងសម្បូរដោយប្រដិបពីអកៈក្រខុសបបចិត្តប្រសង់ណាមានសិល4ពិខុសាមណេរបាសកបាសកានកម្មសិល10នកម្មសិល8នកម្មសិល5សុទ្ធតែប្រដិបពីអកៈនៅពេញវត្តពេញអារាមពេញភូមិស្រុកជនបទងាយណាស់ បើចង់កសាងអីក៏បានព្រោះស្រុកខ្មែរយើងកំពុងតែសាងសង់រៀបចំធ្វើអ្វីអ្វីទាំងអស់ដល់ហើយទៅដើរទៅជួបអ្នកសុំទានឲ្យ500ទៅអត់ខាតទេបើទុក500យកទៅទិញនំវិញថានំប៉័ងមកដើមចុះយកមកស៊ីបានប្រហែលម៉ោងឃ្លានទៀតណា តែបើយក500នេះទៅឲ្យជនសុំធានទៅវិញ500នេះអស់លោកទាំងឡាយមិនត្រូវស៊ីថ្លៃ500នេះមិនមែនតិចទេរហូតដល់ទៅ500គេហៅ5000ជាតិនោះ500ហ្នឹងត្រូវសោយផលបាន5000ជាតិ បើ500ទីនំតង់គឺឆ្អែតតែ1ម៉ោង2ម៉ោងឃ្លានទៀតបើសិនជា500ធ្វើទៅជាទៀងស៊ីបាន5000ជាតិនឹងអ្នកអត់សិលនេះគេឃើញអានិសង្ឃអញ្ចឹងបើប្រគិនប្រសង្ឃវិញគឺស៊ីរាប់អាសង្ឃហៃជាតិឥឡូវសូមលើកនិទាន មកកន្លែងចោះ ដើម្បីឲ្យឃើញជាតួយ៉ាងគ្រាន់តែបុណ្យនៃការបំរើបន្តិចមិនគឺក៏គង់ជាសោយផលអស្ចារ្យដែរនិយាយអំពីនិទានមកកន្លែងនៅក្នុងកាហ្វេធម្មតតកថាពាក្យពីរហ្នឹងនិយាយអំពីបរិជាមួយហៅស្ដេចកាន់បជូតស្ដេចកាន់បជូតនេះ នៅក្នុងនគរអេគីនី មានទ្រព្យសម្បត្តិនឹងច្រើន មានអំណាចក្រាស់ក្រែលមានអំណាចក្តៅដូចជាកម្ដៅនៃព្រះអាទិត្យអញ្ញាហើយមានគេហៅអ្នកបំរើ5នាក់ទី1ដំរីថាប្រវត្តិដំរីនេះក្នុងមួយថ្ងៃដើរបាន50យោជន៍ មានទាសាម្នាក់មួយថ្ងៃដើរបាន60យោជន៍មួយថ្ងៃដើរបាន60យោជន៍មកកាកៈមានសេះពីរសេះនេះក្នុងមួយថ្ងៃរត់បាន100យោជន៍ហើយដំរីណាឡាការីញ៉ាំងគល់មួយដើរបាន120យោជន៍ នេះអានិសង្ឃគាត់កើតឡើងគឺមានបដបដានឹងកើតឡើងគ្រប់គ្រាន់ជាស្ដេចបរិបូរច្រើនដោយអំណាចមានចតសមត្ថច្រើននៅក្នុងពុទ្ធជាម្ចាស់នឹងបានកើតជាស្ដេចចន្ទបជូតមកអំពីអតីតជាតិកាលខណ្ឌដើមពុទ្ធមិនទាន់បានខ្លះគឺសម័យបច្ចេកពុទ្ធស្ដេចចន្ទបជូតនឹងបានកើតជាអ្នកបម្រើអិសរជនម្នាក់ ព្រោះថាជាអ្នកបំរើគេសត្វហើយហើយឧបថៈអ្នកបំរើអ្នកធំម្នាក់នៅក្នុងសម័យថ្ងៃមួយនិយាយអំពីបច្ចេកពុទ្ធលោកទៅបិណ្ឌបាតដល់ចូលទៅក្នុង ស្រុកនិយាយអំពីមីបញ្ចូលចិត្តនឹងបច្ចេកពុទ្ធបានទៅចូលចិត្តអ្នកស្រុកទាំងឡាយមិនឲ្យ មានសទ្ធាជ្រះថ្លាដាក់បាបបច្ចេកពុទ្ធ អត់នៅតែបិណ្ឌបាតអត់មានបានបាយមកដុំបាតលៀងនៅតែលៀងស្អាតចេះតែដែរលើកតោដល់ក្នុងភូមិនឹងចប់ចេញឡប់វិញលៀននោះក៏ប្រែកលាខ្លួនឯងធ្វើឲ្យជនទេមិនអាចស្គាល់បានជាតាម្នាក់ហើយស្វែងគុំថាបបិទ្ធលោកម្ចាស់ព្រះអង្គតើទៅនិមន្តបិណ្ឌបាតមានបានរបស់អីបន្តិចបន្តួចដែរឬទេពេលនោះ បច្ចេកពុទ្ធក៏លោកមានបពុនិកាថាមែននារាធិរាជតើយើងនឹងបានមកអំពីណាបើសិនជាឯងបានចូលទៅក្នុងចិត្តនៅស្រុកមិនឲ្យដាក់បាបយើងនោះតើយើងបានបាយមកពីណាមានថាងបបិទ្ធព្រះអង្គហើយបើសិនជាអញ្ចឹងសូមព្រះអង្គនិមន្តត្រឡប់ទៅបិណ្ឌបាបម្ដងទៀតចុះ ខ្ញុំនឹងធ្វើឲ្យនៅសុខដាក់បានព្រះចៅពុទ្ធអើយលំបងមកហើយប៉ុណ្ណេះបានហើយអាត្មាមិនបានត្រឡប់ក្រោយទេថ្ងៃនេះគឺមានធေါ်ជាអាហារហើយលើកទឹកបាត់លើកចូលទៅកាន់ព្រៃវិញទៅមានសេចក្តីបញ្ជាក់ថាមាននឹងខូចណាស់បើសិនជាបច្ច័យកពុទ្ធចូលទៅស្រុក មិនមែនទៅញ៉ាំងចិត្តទៅសុខឲ្យដាក់បាបទេនឹងចូលចិត្តទៅសុខដើម្បីឲ្យផ្ទះដៃឲ្យស្តោចចំអកហែមមកជន់ទៅទៀតនឹងងាររាជរាជហ្នឹងគឺតាមដល់ចាញ់ព្រះអញ្ចឹងឯងអត់ដល់ពេលអញ្ចឹងទៅសាតិជនទាំងឡាយមាននឹងកាលណាបើដឹងថាបច្ចេកពុទ្ធដឹងស្គាល់ខ្លួនប្រកបមិនតាមពាក្យខ្លួនហើយប្រកិច្ចបាត់ទៅហើយអន្តរធានបាត់ទៅបច្ចេកពុទ្ធមុនទៅ ជនឥស្សរៈជនម្នាក់លោកមកពីងូតិនស្ដាប់ឃើញតែគុំបបិទ្ធលោកម្ចាស់តើព្រះអង្គមានបានភិក្ខាហាខ្លះដែរឬទេដល់លោកឆ្លើយលោកខាងអាត្មាមិញចូលទៅក្នុងភូមិហ្នឹងហើយឥឡូវចេញមកវិញអិសរាជនកថាព្រះអង្គលោកឆ្លើយនៅសំណួរផ្សេងមិនឆ្លើយនឹងស្របនឹងសំណួរដែលសួរទេឆ្លើយសម្ដីផ្សេង ដូច្នេះសូមឆែកបាបនោះបើឆែកទៅឃើញបាបប្រទេនេះហ្នឹងជាកិច្ចវិន័យរបស់លោកដល់ឃើញបាបប្រទេគិតថាមិនដឹងគេនៅផ្ទះណោះបាយគេដាំឆ្អិនមកហើយឬនៅម្ល៉េះហើយមិនទាន់ហ៊ានទទួលបាតបច្ចេកពុទ្ធទេគ្រាន់តែទទួលថាបបិទ្ធព្រះអង្គសូមព្រះអង្គគង់រំចាំបន្តិចចាំខ្ញុំព្រះអង្គធ្វើដំណើរទៅផ្ទះសិន ឥឡូវក៏រងចាំទៅគឺស្រៈជនក៏ទៅយ៉ាងលឿនបំផុតទៅដល់សួរប្រពន្ធគឺថាអូបាយឆ្អិនហើយសម្រាប់ឯងមានអីថាដល់ចឹងហៅឧបថាម្នាក់ណែឧបថាអ្នកនុំរងអ្នកបំរើហ្នឹងណែអ្នកបំរើបំរើប្រោសគឺថាខ្ញុំមើលទៅមិនឃើញមានជនណាដែលដើរលឿនជាងឯងទៀតទេ បើអញ្ចឹងឯងធ្វើយ៉ាងម៉េចរត់ទៅទទួលយកបាតបច្ច័យកពុទ្ធមកគាត់ណាថាប៉ណ្ណឹងអានេះព្រឹកលឿននៅហ្មងទៅដល់សុំបាតបច្ច័យកពុទ្ធ3បាតរត់ទៅផ្ទះវិញគឺស្រាក់ជនដាក់បាតដៃពីរសពសារពើឲ្យបានថាណែអ្នកបំរើតើអ្នកយកបាតហើយនឹងបាយដែលពេញក្នុងបាតនេះទៅថ្វាយបច្ច័យកពុទ្ធឲ្យយើងផងឯងលឿនហើយចាំយើងឲ្យចំណែកបុណ្យឯងក្នុងបាយហ្នឹង ឥឡូវឮសូរក្នុងអណារត់ចាប់អោបបាត់រត់ត្មងរត់ទៅដល់ស្បែកង្គមចៃកពុទ្ធដល់អង្គ5ក៏ហៅបញ្ចបតដ្ឋានលាននេះស្បែកង្គមដល់អង្គ5ហើយក្រាបបង្គំទូថាបបិទ្ធអង្គទូបង្គំរត់ទៅរត់មកហត់ណាឥឡូវកាលវាចង់គៀកណាស់ទៅហើយបានជាខំប្រឹងរត់ ដូច្នេះកុសលធម៌ទាំងឡាយដែលទូបង្គំបានធ្វើពេលនេះសូមធ្វើនៅសេចក្តីប្រាថ្នាជើងដែលទូបង្គំរត់ទៅរត់មកយ៉ាងលឿនដើម្បីបម្រើព្រះអង្គនេះសូមឲ្យទៅអនាគតជាតិឲ្យទូបង្គំមានគេហៅថាអ្នកបម្រើដើរលឿនមួយថ្ងៃ50យោជន៍ម្នាក់60យោជន៍មួយទៀត100យោជន៍មួយទៀត120យោជន៍ នេះអានិសង្ឃនៃការរត់ទៅរត់មកហ្នឹងដល់កើតជាស្ដេចច័ន្ទបជូតហ្នឹងគឺមានមេដំរីមួយដើរបាន50យោជន៍មួយថ្ងៃវាស័កអ្នកបំរើឈ្មោះកាកៈបាន60យោជន៍មួយថ្ងៃសេះពីបាន100យោជន៍ដំរីមង្គលមួយបានដល់ទៅ120យោជន៍នេះអ្នកអានិសង្ឃរត់ទៅរត់មកហ្នឹងអត់មិនមានអីផងគាត់តែកាន់បាតលោករត់ទៅរត់មកដូច្នេះកុសលធម៌ងាយបានបំផុត ហើយប្រាថ្នាមួយទៀតប្រាថ្នាតបពិតបច្ច័យកពុទ្ធខ្ញុំព្រះអង្គធ្វើដំណើរទៅដំណើរមកនឹងក្តៅត្រូវថ្ងៃវាហូរអីបើចឹងសូមប្រាថ្នាមួយចំណុចទៀតតែក្នុងអនាគតចិត្តទៅឲ្យខ្ញុំមានដៃជះក្តៅដូចជាកម្ដៅព្រះអាទិត្យមានអំណាចមានអញ្ញាក្តៅដូចជាព្រះអាទិត្យតែថាមិនទៅតែតាមយ៉ាងនោះប្រាថ្នាអញ្ចឹងហ្មង ដល់កើតជាស្ដេចកੰវិជូតបានអំណាចនឹងនេតហើយមួយចំណែកទៀតប៉ុននៅចវាយខ្ញុំចែកក្នុងបាតទេបាយក្នុងបាតទេសូមឲ្យខ្ញុំបានត្រាស់ដឹងធម៌ដោយជាព្រះអង្គដែលបានត្រាស់ដឹងធម៌ក្នុងបច្ចុប្បន្ននឹងអញ្ចឹងចាប់ទៅបច្ចេកពុទ្ធក៏លោកឲ្យសោ ដោយអនុមោទនាកថាតអិចតੰបតិតੰតំហង្ខពមេវសមិចតោសពពេបរិណសង្កបាចន្ទូបណ្ណរសយថាមេជោតរសោយថាសេចក្តីប្រាថ្នាឯណាដែលអ្នកតាំងទុកហើយសូមឲ្យសម្រេចសូមឲ្យសេចក្តីត្រូវត្រូវរបស់អ្នកបានសម្រេចឲ្យដូចជាប្រច័នពេញវងឬក៏ដូចជាកែមនីដែលញ៉ាំងសេចក្តីប្រាថ្នាទៅព្រមឲ្យសម្រេចបាន អញ្ចឹងខោអិច្ចតាំងនឹងជាគាថារបស់ប្រាសបច្ចេកពុទ្ធអនុវោទនីកថានឹងស្គាល់ដល់ ដែលយើងសូត្រតស្នាយថាវីរិវហាបូរាបរិបូរេនសាករੰងអេវមេវេតោតនੰពេតានੰឧបកបតិអចិតੰបតិតੰតំហង្ខតមេវសមិចតោសัพពេពរិណសង្កប្បាចន្ទុបណ្ណរសោយថាមីជោតិរសោយថាណា ចាប់ពីអេចតាំងមកជាគាថារបស់ប្រះបច្ចេកពុទ្ធនឹងឲ្យពរប៉ុណ្ណឹងនេះនឹងស្ដេចច័ន្ទបជោតហ្នឹងគាត់ធ្វើបុណ្យអញ្ចឹងការខាងដើមមកគាត់ជាឧបថាជកៈជា អ្នកបំរើរបស់អ្នកធំទេគ្មានសម្បត្តិអីសោះមានតែកម្លាំងមួយគត់ដែលធ្វើបន់នោះ គ្មានគ្មានសោះពីដើមក្រគាត់បានកើតជាស្ដេចចន្ទទូតមកពីអ្នកក្រមកធ្វើជាស្ដេចហ្មងមានអំណាចមានទ្រព្យសម្បត្តិច្រើនហើយមានទាំងរិទ្ធធ្វើច្រើនណាស់នេះនេះនិយមពីរដែលមានប្រាជ្ញាគឺចេះធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជារបស់មានខ្លឹមសារ ការខាងដើមគេគ្មានស្អីសោះគឺយកតែកម្លាំងទៅប្រើព្រះក្នុងកុសលធម៌ហ្នឹងក៏បានទៅជាមហាបុណ្យមហាកុសលគឺមានកំណត់ខ្ពស់ដែរហ្នឹងដែលយើងនិយាយអំពីបុណ្យរាប់តោទៅក្នុងគេហៅបញ្ញាកិរិយាបថុវិញណាគេហៅវយាវចមយៈបុណ្យសម្រាប់អំពីសេចក្តីខ្វល់ខ្វាយ បំរើក្នុងការងារបុតធ្វើរោងរុករោងតែងចានលើកចានលៀងចានចាក់ពីលបោកលៀងចានលៀងឆ្នាំងស្លដាំបាយរែកទឹកពុះអស់យ៉ាងខាងឡាគឺយើងអត់មានអីទាំងអស់មានតែកម្លាំងមួយគត់ យកកម្លាំងកាយនឹងទៅបំរើការងារនៅក្នុងកុសលធម៌ហ្នឹងនៅក្នុងកម្មវិធីបុណ្យហ្នឹងបុណ្យនៅវត្តក្តីបុណ្យនៅតាមផ្ទះក្តីបុណ្យនៅភូមិណាក្តីគឺថា យកកាយនឹងទៅប្រើព្រះហ្នឹងណាបើតែគ្មានខ្លឹមសារធ្វើឲ្យមានខ្លឹមសារឡើងអាហ្នឹងកុសលធម៌តតែអញ្ចឹងតតែអញ្ចឹង ដូចជាសាធិជនថ្ងៃនេះឥឡូវយើងបានស្ដាប់នៅពធក្រំតែការបំរើបំរាស់នៅក្នុងការខ្វល់ខ្វាយនៃក្នុងកិច្ចកសលខនោះក៏ឈ្មោះតែយើងបានបនបានសង្ក្រាប៉ុន្តែបាច់កាន់បញ្ជូនការសម័យនោះបានធ្វើបនតែបានអប់រំចិត្តដែរ បានធ្វើទៀនតែខ្វះការអប់រំចិត្តដាក់ដល់ខ្វះការអប់រំចិត្តដែលចឹងទៅប្រើអំណាចខុសដែរគេហៅអិសរភាពដល់អំណាចច្រើនទៅគឺប្រើខុសក៏មានការចាល់ចាញ់និងបាត់បង់នៅកូនស្រីមួយនឹងកម្មដ្ឋានដំណាលណាដែលថាពេលពេលប្រាថ្នាហួសហេតុពេកណានឹងមិនបានអប់រំចិត្ត ស្ដេចកម្មជោនឹងមានកូនស្រីមួយឈ្មោះវាសិលអតតាគាត់ទៅដល់ក្នុងឃ្លាំងគាត់បរមរាជវាំងនឹងគាត់ថាឯកោះមានអាណាមានជាងយើងទៀតទេសួរគេយ៉ាងគេថាអើយទ្របព្រះអង្គម្លេះមិនទាន់មាននេះចាញ់ស្ដេចរុតេនទៀតនៅនគរកោសំពីមានគេនេះទៀតអា បើមេបើគេមានជាងយើងអញ្ចឹងយើងត្រូវតែទៅចាប់ស្ដេចនងហើយយកទ្រព្យសម្បត្តិគិតយ៉ាងហ្នឹង នឹងការលោភលន់ណាបើបានរឹតជាស្ដេចការលោភលន់មិនបានអប់រំទូមេចិត្តហើយដល់ពេលចឹងទៅគេថាមហាជនគេប្រាប់អ្នកបំរើនស្ដេចគេថាចាប់ប្រមាណទេស្ដេចអសែននឹងបកែណាព្រោះស្ដេចអសែននឹងមានពិនពិននឹងមានខ្សែ3ខ្សែមួយដេញទៅកងទ័ពដំរីទាំងអស់ គ្រាន់តែលឺសូរខ្សែប៉ុណ្្នឹងរត់បោះដៃបោះជើងនឹងសល់មួយទេក៏បំរៃទាំងអស់មិនងាយក្រោយទេសត្វរត់យកប្រាស់អាយុមកហើយខ្សែប៉ុនមួយតែដេញទៅដំរីគ្រាន់តែងាកក្រោយតិចរត់បោះដៃបោះជើងណាដល់ខ្សែប៉ុនទី3ដេញទៅគឺប្រមូលទ័ពសឹកតែដំរីទាំងអស់ហើយស្ដេចអសែនទៅច្បាំងតាណាកងទ័ពសត្វតែ3 ចូលព្រៃដេញសិនដើម្បីមកទាំងអស់រាប់សែនរាប់លានដើម្បីសិនតកងទ័ពទាំងអស់ដូច្នេះយើងទៅវាយដេញឈ្នះចុះដៃផ្សេងសិតទៅតតម្រៃមកតែមួយសែនទៅជន់ខ្ទេចខ្លួនដល់ហើយហើយបើចឹងយើងប្រើល្បិចយើងប្រើមជ្ឈបាយណែឯងត្រូវគេឲ្យថាបបិទ្ធព្រះអង្គបើចង់ចាប់បាច់តែតើប្រើល្បិច គឺត្រូវធ្វើដំរីយន្តមួយដំរីឈើមិនមែនជាសត្វហើយរចនាឲ្យដូចជាដំរីសឲ្យសឹកអញ្ចឹងហ្មងហើយដាក់មនុស្សក្នុងពោះដំរី60នាក់ហើយបត់ទៅគឺថាដាក់បាយដាក់ទឹកនៅនឹងហើយយកទៅលេងចោលនៅនឹងចិត្តដែរនគរកៅសំទីហើយដល់ចឹងទៅដាច់ធ្វើហ្មងធ្វើដំរី ដំរីយន្តដើរដោយយន្តណោះបិចគេហៅលាក់បញ្ជានៅក្នុងពោះនឹងឯងមនុស្ស60នាក់អ្នកណាមកអាចតែមេតលាក់មកទៅឃើញតែមេជួសខ្ញុំយ៉ាងពេលអ្នកដើរព្រៃឃើញដំរីនឹងហើយក៏យករឿងនឹងទៅស្វាយស្ដេចឧសែនថាបបិទ្ធព្រះអង្គមានដំរីសមួយធំណាស់ហើយល្អដំរីសំគួរនឹងព្រះអង្គព្រះអង្គទៅជាយកមក ដៃចិនលើកងទ័ពទៅមកលើកងទ័ពទៅឯចោះនោះដេញដេញចិនដល់ដេញចិនទៅដំរីនោះវាវាធ្វើហាក់ដូចជាមានវិញ្ញាណហ្នឹងវារត់ទៅប៉ុន្តែរូបវិញ្ញាណទេឲ្យទៅឆ្ងាយដែរដល់ទៅឆ្ងាយអញ្ចឹងទៅដល់តែតែនេះคลิกស្មារតីឡើងលើកងចាស់ដេញតាមមកដេញតាមកងទ័ពទាំងអស់វានៅក្រោយនៅមិនអត់តាន់ លើស្ដាច់សែងយកទៅផ្លេចបន្ទូលមើលសេះនឹងលឿនណាស់ហើយស្ដាច់កម្មលជូតបើកផ្លូវចំកណ្ដាលទីវាលហោដាក់ទៅកងទ័ពខាងខាងគៀនព្រៃមកអានេះបោះពួយវឹងទៅគេពាត់ចិត្តដល់ពាត់ទៅគេចាប់ស្ដាច់អសេននឹងបានទៅកងទ័ពទាំងអស់ដឹងថាស្ដាច់គេចាប់ហើយក៏បោះជំរុំអត់ចូលទេនៅក្នុងគុំដែរដល់អសេនហ្នឹងយកអំពីស្ដាច់ចន្ទជូតចាប់ទៅយកទៅដាក់ នៅក្នុងផ្ទះចោលមួយទៅគេឲ្យផ្ទះសម្រាប់ដាក់ចោលបាក់វាទៅនេះអស់ពី3ថ្ងៃស្ដេចគេទៅផឹកទៅហៅទៅជ័យបានទឹកជ័យជំនះទៀតនោះរយៈកាល3ថ្ងៃមកតែសួនអ្នករសាគុកថានេះស្ដេចតែឯងទៅណាពី3ថ្ងៃគឺថាដំណើរស្ដេចឯងធ្វើនឹងវាមិនល្អទេចាប់គេបានយកមកហើយអញ្ចឹងយកមកធ្វើអី លែងឬក៏សម្លាប់បើសម្លាប់ឲ្យឃើញសម្លាប់ទៅបើលែងឲ្យឃើញទៅលែងទៅបានមកគួរអញ្ចឹងចាប់គឺយកមកឃុំចោលហ្មងអានេះគឺទៅប្រាប់ស្ដាច់ស្ដាច់នោះមកបើដល់មកទៅចាប់នឹងចង់រៀនអានេះបល័យដេញចិននឹងនេះនឹងទៅសុំទៅរៀនទៅចាប់គេយកមកញាត់គុកឲ្យសុំទៅរៀនប្រើអំណាចនៃខ្លួនជាស្ដាច់ដើម្បីខ្លាយទៅជាស្ដាច់កន្ទូលនោះ សួរថាបានស្ដេចថាអ្នកឧទេលវិជាបើសិនជាអ្នកចង់រួចខ្លួនតើតណឯងបង្រៀនបាលីនឹងដេញសិនឲ្យយើងមកព្រោះឯងយើងដឹងថាឯងមានសិន3មានសិនខ្សែ3ហើយចេះបាលីធ្វើសង្គ្រាមហើយស្ដេចឧទេលនិយាយថាបើសិនជាស្ដេចចង់ទៅជួតឯងចង់ រៀនបាលីអំពីយើងតនឯងមកក្រាបខ្វែងគុំបាតជើងយើងនោះបានយើងបង្រៀនឯងនិយាយគ្នាអើឲ្យយើងទៅខ្វែងគុំឯងហ្នឹងហើយបើមិនខ្វែងគុំយើងមិនយើងមិនបរៀនធ្វើយើងបើឯងមិនបង្រៀនទេយើងនឹងធ្វើតាមអំណាចរបស់យើងជាស្ដេចបាទដែលតែនថាទេ អ្នកឯងត្រួតបានតែកាយយើងទេប៉ុន្តែចិត្តយើងអ្នកឯងត្រួតមិនបានទេអ្នកឯងត្រួតធ្វើធ្វើតែកាយប៉ុន្តែចិត្តយើងអ្នកឯងមិនត្រួតណាព្រោះតែចិត្តយើងអត់បរៀនឯណោះខ្លាចគេមិនបង្រៀនបកគេគិតថាហៅមើលមកជួបាយយ៉ាងម៉េចចេះគម្រាមគម្រាមស្ដាច់នឹងមិនខំចោះចាញ់បើអញ្ចឹងត្រូវល្បិចដែលល្បិចបោកប្រាស់ត្រូវល្បិចថា ឯចុះបើសិនជាជនដតីការរកកមកឲ្យគេទៅស្វែងគុំណឯងហើយរៀនតើណឯងរៀនទេថាមានអីឲ្យតែមកស្វែងគុំនរណាក៏ដោយចង់គុំក៏ដោយចង់ខ្វិនក៏ដោយឲ្យមកស្វែងគុំមកយើងរៀនហើយដាច់គិតថាបើសិនជាអាត្មាអញទៅប្រាប់ ទៅឲ្យអាមាត្យមន្ត្រីដតីរៀនគេនឹងចេះមុនហ្នឹងគេនឹងវាយអញហើយបើអញ្ចឹងមានវិធីសាស្ត្រមួយគឺឲ្យកូនស្រីអញហ្មងគិតអញ្ចឹងមានកូនស្រីមួយទេឲ្យតាមរៀនតពីកូនស្រីតែណាកូនស្រីនឹងរូបទេវតាអញ្ចឹងក៏ប្រើល្បិចនិយាយជាមួយ ក្បែរតែនថាតែត្រីនោះបើណែណែបង្រៀនតែត្រីនៅក្នុងនៅក្នុងនៃកៅយ៉ាងដនណែបង្រៀនពីខាងក្រៅគឺស្វែងកុំមក ប៉ុន្តែស្រីនឹងជាមនុស្សកោមណែអើបានទៅប្រាប់កូនស្រីនឹងប្រាប់មិនត្រង់ទេថាគ្រូណែឯងបង្រៀនសិននឹងគឺជំនុះខ្លួនតែនឹងដូចទេវបុត្រអញ្ចឹងការពៀខ្លាចដែលទាំងពីរអ្នកនឹងប្រឡាញ់គ្នាហើយចង់បានតែមេអំពីស្ដេចហ្នឹងនឹងយ៉ាងពីល្បិចខូចដល់ពេលបំផុតទៅអ្នកទាំងពីរអ្នកនេះ ដល់ពេលបង្រៀនទៅបានឃើញគ្នាដល់ឃើញគ្នាស្រឡាញ់គ្នាជាប្តីជាប្រពន្ធទៅការរៀនសិនក៏អត់បានរៀនការទួសទាយសប្បៈអីក៏គ្មានអង្គនៅជាមួយគ្នាជាភរិយាស្វាមីជាធម្មតាអញ្ចឹងទៅដាច់តែពេលគិតថាអាត្មាអញនៅក្នុងគុកនៅឡើយតែធ្វើដូចដូចនឹងចេញពីគុកក៏និយាយទៅកាន់ភរិយាថាបើសិនជានាងជួយយើងឲ្យចេញអំពីគុកនេះបាន គឺថាយើងនឹងតែងតាំងនាងជាអគ្គមហេសីហើយមានបរិវារ500ហើយស្ត្រីកាលណាដល់មានប្តីហើយត្រូវទៅតាមប្តីហើយប្រឡាញ់ប្តីជាឪហើយដល់អញ្ចឹងត្រូវប្រើល្បិចជាមួយនឹងឪពុកហ៎ហើយស្ដេចចន្ទជូតចេះសួរកូនកូនយិនចប់នៅឯនេះចិត្តរដោះទៅថាមកពិតព្រះអង្គនៅមកមុខទៀតគឺវិធីរៀនទាយផ្កាយ គឺផ្កាយពួកណែងស្ដេចអតែនហ្នឹងអាទុកវិចិនហ្នឹងប្រកែទាយណាស់នឹងខាត់រិទ្ធទៅទីទីផ្កាយហើយទីផ្កាយចឹងទៅទីនៅក្រៅវាំងអញ្ចឹងក៏ព្រះអង្គឲ្យច្រកមួយអភ័យឯកសិទ្ធឲ្យឲ្យយានទំនេះមួយសម្រាប់ទីទៅខាងក្រៅវាំងតែអញ្ចឹងស្ដេចក៏ប្រទានឲ្យដំរី ដើរមួយថ្ងៃបាន50យោជន៍ អីណាតើល្បិចពីអ្នកប្តីប្រពន្ធនឹងទៅដល់យូរយូរដឹងថាដាច់ចន្ទតែចូលនេះធ្វើដំណើរទៅលេងអោសៀននៅខាងក្រៅហើយក៏បានយកមាសយកទឹកខ្ចប់ដាក់ទៅក្នុងបាល់ដាក់លើក្នុងដំណ័យរត់ត្មងគេតែប្រាប់រាជានោះដឹងដេញតាដល់ដេញតាមវាតែនលោកប្រើល្បិចបាច់ខំប្រាក់ខំវាបាច់បាច់ទៅកងចប់ទាំងអស់ហ្នឹងវាលើវល់ទៅមាសឬប្រាក់ដែរវានឹកគិតដេញផ្លូវតែនអី នៅកតែងក៏ចេញអំពីដែនឥទ្ធិនីតោតកណ្ណកកោតំពីអង្គបទាំងអស់របស់ខ្លួននៅតាមព្រំដែនបានពន់ពាត់ឬជាវិតោតកណ្ណកទៅវាសិលតតតានឹងខ្លាយទៅជាអគ្គមហេសីទី2របស់បដិរតេនដែលមានបរិបា500នេះដល់អំណាចកើតអំពីបន់ហើយកើតអបសលធម៌វិញណា ដល់កើតអកុសលខុសត្រូវធ្លាក់បំធ្លាក់អំណាចដែលតាចិត្តលោភលន់នៅយុះនឹងសាសអញ្ចឹងបានថាការធ្វើទៀនបានសោយផលទៀនហើយត្រូវតែរសាសិលទៀតបានត្រូវតែមានសិលទៀតអស្ដាយបញ្ជើអត់មានសិលណាអត់មានចិត្តអប់រំត្រូវតែអំណាចចង់មានចង់បានខ្លាំងត្រូវវិញ្ញាបាត់បង់កូនស្រីអញ្ចឹងបានថា ព្រះសម្ដែងថាការអប់រំចិត្តការទូមានចិត្តនេះគឺជាការសំខាន់ណាស់សម្រាប់មនុស្សសត្វនៅក្នុងលោកព្រោះការឲ្យទានក៏ជាការទូមានចិត្តដែរប៉ុន្តែប្រាទេពេលណានឹកឃើញឲ្យទានលះបង់ទៅពេលណាមិនលះបង់ក្នុងការកំណាញ់ទៅវិញក៏មានដែរ ចិត្តនឹងមិនបានអប់រំជាប្រក្តីទេម្ល៉េះហើយធ្វើជាងក៏នៅតែសុខនៅតែទុកនឹងជួបទុកក៏សុខទៅជួបសុខក៏សុខទៅគ្មានបានស្រួលគ្មានបានស្ងប់ទេអញ្ចឹងបានទៅត្រូវធ្វើទៀនហើយហ្នឹងទៅរសាសិលទៀតកាយបញ្ចវិរតិធ្វើសិលធ្វើទៀនរសាសិលហើយសិលហ្នឹងមានថ្នាក់ មានសិល5សិល8សិល10អានឹងទៅតាមសទ្ធាតែនៅក្រំលបឿនខុសគ្នាអានឹងវាបើយើងនិយាយពីធ្វើដំណើរទៅកំពង់ធំណាមួយជិះម៉ូតូមួយជិះឡានលឿនមួយជិះកង់ណាដល់ទេដល់កំពង់ធំហ្នឹងតែមកក្រំដល់មុនដល់ក្រោយយ៉ាងណាមិញនៅកម្មសិលធ្វើដំណើរទៅកម្មប្រណិពានក៏អញ្ចឹងដែរ តើ5យឺតជាងគេបន្តិចព្រោះនៅមានប្តីមានប្រពន្ធមានកូនមានចៅឲ្យបានតែ8លឿនយ៉ាងសិល5បន្តិចព្រោះលះបង់ច្រើនជាងសិល5តែក៏មិនលឿនជាងសិល10ដែរសិល10គេកាន់រាល់ថ្ងៃក៏លះបង់ខ្លាំងជាងនៅខុសរបៀងគ្នាចឹងតែនៅលើបញ្ជាខាងចិនលពោថាសិលលើមកសកតងយ៉ាងទៅ សត្វទាំងឡាយបានតែកម្មសតទៅក៏ព្រោះតែសើសេលេមកទុកសម្បទាសត្វទាំងឡាយបរិបូរដោយភោគសម្បត្តិទាំងបរិបាចំណុចក៏ព្រោះតែសើសេលេនិមិត្តតំយ៉ាងទៅទៅមកទីក៏ព្រោះតែសើចំណុចសិលហ្នឹងមានស្នាក់អញ្ចឹងណាតែមុនទៅក្រោយចាប៉ុន្តែបកគលណាគ្មានសិលបកគលហ្នឹងមានភ័យបើគ្មានសិលសោះ សិល10ក៏អត់សិល5ក៏អត់សិល8ក៏អត់ទៅហើយសិល5គ្មានទៀតគឺមួយសម្រាប់សត្វជាធម្មតាបាសសត្វមានជីវិតឃើញចៃញឹកចៃឃើញសមោចបាញ់ឆ្នាំសមោចឲ្យងាប់ទៅឃើញមុខសម្រាប់មុខឃើញរៃសម្រាប់រៃសត្វទៅសត្វធំទៅផ្សារឃើញវាន់ឃើញទាអីសត្វតែស្ដោះស្ដោះរស់រស់រៃរស់ ត្រីក្រាញ់ត្រីអីឲ្យតែពេលល្វើកល្វើកពេញមកដល់ដាក់ពកដាក់មកទៅយកតែស្កោខ្លះយកតែអាំងខ្លះជាធម្មតាអញ្ចឹងទៅនឹងអត់មានសិលទេទីទីរកទីលៀបណែទៀតថាលៀបមួយម៉ាត់ចោរកម្មមួយលៀបដោយល្បិចមួយលៀបគេហៅលៀបខ្លាំងអានឹងទៅដល់កាប់សម្លាប់យកមក មើលអត់ទេស្មែកជើងតៅកប៉ិនលុយលិចកប៉ិនលុយដូចស្រូវធ្វើតៅតៅទៅបើទិញបានអតៅធំដល់លើកលើអតៅតូចដើម្បីចំណេញកំណាប់បើវាស់ត្រូវម៉ែនលឿនម៉ានកន្លងម៉ាវាអានេះលេខ1អានេះលេខ2យកដល់លេខ យកអាលេខ2ធ្វើជាលេខ1យកអាលេខ3ធ្វើលេខ1ច្រឡំភ្នែកអានឹងក៏លួចដែរលួចទាំងអស់លួចវត្តត្រូវបញ្ចូលកានលួចត្រូវខែមទឹកលួចទឹកខ្មុំខែមស្ករធម្មតាអរសទៅចោលដែរ តែបើយើងវិញចោលនឹងវិញចោលសម្បូរចោលទៅលើហើយសម្បូរណាបាច់សិលនឹងសិលទី2អស់ទីបលំផ្នែកគេនេះក៏ចោលដែរក៏បាច់កម្មតែចង់គេនោះទី3ទៅស្រឡាញ់ក្តីគេប្រពន្ធគេទី4កុហកទី5ផឹកទឹករបស់នេះ5នេះបើសិនជាដាច់ទាំង5នឹងដាច់ណាមួយ នៅសើដង្កាមហ្នឹងណាបាច់ណាមួយកំខាននៅសើ4ណាបាច់ណាមួយក៏ទៅធ្លាក់ឲ្យបាយដូចគ្នាតែ5នេះដូចទីទីមានរំ5តែធ្លីរំណាមួយទៅទៅលិចបាត់ដឹងបាត់សមុទ្រដូចគ្នាសើ5ដៃសើណាមួយក៏ទៅឲ្យបាយភូមិដែរ តែតែមរស់តែដល់អរកាដរឆាននៅចឹងតែកាន់ស្រាតែដល់កាន់សិលឲ្យគ្រប់5ហ្នឹងមិនបានបានមកកើតឋានសួគ៌បានកើតជាមនុស្សបានកើតជាទេវតាបានធម៌បានប្រសើរបានបន់ទៅនិព្វានកុំឋានខ្ញុំកាន់សិល4សិនហើយថ្ងៃនេះពួកជប់លៀនមកទៅដូចជាលះបងបានទេពួកមកមកច្រើនណាតែមកទេហើយចូលកៅខ្លះហើយបកទៅមួយទឹក4 កើតបានទេអត់បានទេព្រោះព្រះអំពើដកសោះដកទៅយើងព្រោះចិត្តយើងមានតែមួយទេកុសលអកុសលចិត្តសម្លាប់ក៏អកុសលចិត្តលើក៏អកុសលចិត្តប្រព្រឹត្តខុសក្នុងកាមក៏អកុសលចិត្តកុហកក៏អកុសលចិត្តអត់ចិត្តប្រមិនក៏អកុសលដូចគ្នាទាំងអស់ត្រង់តែប្រភេទនៃការងារទេប៉ុន្តែអកុសលចិត្តដូចគ្នាដូច្នេះព្រះសម្ដែងថា កាលណាបើអកតលចិត្តកើតឡើងហើយនឹងជាអកតលកម្មកាលណាបើអកតលកម្មកើតឡើងហើយក៏មេញ៉ាំសត្វឲ្យបានទុកក្នុងសង្សារក៏តវិបាកកើតឡើងហើយណាប្រភេទនៃការងារមាន5នឹងចិត្តណាក៏សិតតែអកុសលទាំងអស់កំថាខ្ញុំកម្មវិសេ2កម្មវិសេ3កម្មវិសេ4កម្មវិសេ5អត់ទេ ដាច់តែណាមួយឈ្មោះថា ជាបុគ្គលគ្មានសិលទាំងអស់ដូចនេះអត់តែទាំងអស់មិនគ្មានសិលទេនៅក្នុងចិត្តនោះអញ្ចឹងការដែលគ្មានសិលនោះហៅថាអកុសលចេតនាអកុសលចិត្តអកុសលកម្មជាព្រាមញ៉ាំអ្នកណាសម្លាប់សត្វមិននឹងទៅកើតរូបទេអសេរកាយបរិខានមកកើតចំណេះយុខ្លី ណានាលួយគេទៅកើតនរោបតែអេរខាងវេរខាងកើតចមុខកលហើយលហានបាត់ទៅក្រំណានាទៅស្រឡាញ់ប្រពន្ធកូនគេខុសច្បាប់ប្តីគេខុសច្បាប់ស្លាប់ទៅទៅកើតនរោបតែអេរខាងវេរខាងកើតចមុខទេបើមិនខ្ទេសម្បូរដោយសតិអ្នកណាទៅនិយាយកុហកច្រើននឹងស្លាប់ទៅទៅកើតនរោបតែអេរខាងវេរខាងកើតចមុខទៅជាពេលបង្កាន់អ្នកផុតទឹកសវឹងស្លាប់ទៅទៅកើតនរោបតែអេរខាងវេរខាងស្លាប់មកកើតចមុខជាមួយឈួតណា អត់មានពេចរួចទេហើយសិល5នេះគេហៅកម្មតតៈវិរតិជួបវាជួបវាមកជួបសត្វមានជីវិតវាអត់សម្លាប់ណាដោយដាច់ដា4នាក់នឹងកាន់សិល5ណាឡប់ទៅវិញទៅដល់ទៅកណ្ដីក្លឹបមុខច្រើនដល់គិតមិនខ្មិចទេគិតដាក់ឆ្នាំបាញ់ឈិប ខ្ញុំបាញ់ឆ្នាំឲ្យវារត់ទេមិនឲ្យវាស្លាប់ទេប៉ុន្តែដាក់ទៅបោះជើងជ្រូកមើលទៅឃើញនឹងបាញ់ឈីទៅបោះជើងជ្រូកសម័យដាក់ឈីទៅដួលត្រេងអើយថាមកទៅចឹងហ៎អញ្ចឹងយើងប្រយ័ត្នណាអញ្ចឹងប្រារយៈទាំងឡាយមកកម្មសិលលើឃើញសត្វល្អិតនឹងមើលទៅឃើញដូចជាសត្វគួរសត្វក្បីអត់មើលឃើញទៅទេ នៅឃើញធំព្រោះសត្វអីមានជីវិតដូចគ្នាអញ្ចឹងចៅនៅលើក្បាលណាសក់វែងវែងខ្ញុំសួរខ្ញុំចៅនៅហើយទៅចៅនៅតែសួរញឹកតែអានោះក៏បាបដែរហើយធ្វើមើលបាត់បាត់អញ្ចឹងយើងត្រូវត្រូវចិត្ត ដេកដើរថែមគួយបោះជ្រះទៅពេលនឹងគួយខ្មៅដាំបាយដាំទឹកទាំងអស់ប្រើចេតនានេះចិត្តគ្មានចេតនាណាទៅគិតចំណាត់សត្វទេអត់អត់មានចិត្តគិតចំណាត់សត្វទេចឹងបានចាស់បុរាណយើងពីដើមមកលើកប្រើស្ងៀតមួយល្អណាស់លើកថាឲ្យដើរចឹងទៅទៅទៅថាសត្វទេសត្វកាវរីហើមទៅសត្វទាំងឡាយទាំងពួងទាំងអស់មានទានឹងគ្នានេះឲ្យយើងទៅអញ្ចឹងណា ដើម្បីកុំឲ្យចិត្តយើងដើរទៅឃើញកម្ោចចង់ជាំឃើញកម្ោចឃើញស្វីសัตว์មានជីវិតចង់ដេកចង់ខំលើបោះយ៉ាងសត្វទេសត្វកាវិហានទៅដើម្បីកុំឲ្យចិត្តនេះចិត្តទៅសម្រាប់សត្វណាអញ្ចឹងរៀនបល័យនឹងមួយហើយសត្វទេសត្វកាវិរិហានទៅសត្វទាំងឡាយទាំងពួងកុំឲ្យយើងពៀនឹងគ្នាហើយបោះដីទៅបានបាយបានចិត្តបោះជ្រះទៅទេមុនធ្វើស្មៅបោខោអាវដេកសត្វសត្វសារពើទៅសត្វទេសត្វកាវិរិហានទៅ ចិត្តទាំងឡាយទាំងពុទ្ធកុំឲ្យមានពៀនឹងគ្នានេះចងចិត្តឲ្យមានមេត្តាទៅអស់ព្យាបាលនឹងគ្មានទេតនាទេកំណត់បាត់ទេអូបើសិនជាមិនបានធ្វើដល់ចេតនាទេនេះអ្នកធ្វើទៅគឺអពីកើតហ៎អពីកើតមកទៅមើលឃើញសម័យលើដីបានបាយដាំចិត្តមើលឃើញសម័យនឹងអស់ ហើយបោះទៅផ្ទះអមោតអមោតពេញពេញចិត្តពេញដែរមកឃើញអត់ទេត្រូវចិត្តចេតនាសត្វទេសត្វតាឬហោនតោសត្វទាំងឡាយទាំងពួងកំអែមានពៀននឹងគ្នាដាក់តនេះនិយាយអះដាក់តនេះដាក់តនេះនេះមិនមែនតែមួយយ៉ាងទេទាំងអស់គ្នាទេណារឿងហ្នឹងរឿងសំខាន់ណាស់ហ្នឹងរឿងសត្វទេសត្វតាឬហោនតោរឿងសំខាន់ណាគឺថាយើងត្រូវបញ្ជូនចិត្តយើងណា កុំឲ្យទឹករឿងសម្លាប់ធ្វើការងាររកទីចិនជីវិតជួដីដូចជាអ្នកជួដី នៅក្នុងដីមានខ្លះកុំឲ្យទៅលឿនប៉ុន្តែបើសិលជួដីហ្នឹងអត់ទេព្រោះគ្មានចេតនាអត់មានចេតនាអញ្ចឹងខ្ជួដីដាំពេកដាំទៅធ្វើកសកម្មរកទីលក់ដូរជាងប្រើអ្នកកាន់សល់ទាំងអស់ព្រះលោកខានតែចំនួន5ប្រការទេទី1ទិញអាវុធយកទៅលក់ដើម្បីចំណេញ អាវុធប្រៃប្រៃលោកសម្រាប់មនុស្សទី2ចាប់មនុស្សយកទៅលក់ទី3ចិញ្ចឹមឈើចិញ្ចឹមមាន់ចិញ្ចឹមទាដើម្បីកាប់លក់ឬក៏លក់ឲ្យគេកាប់លក់ទី4លក់ស្រាទី5លក់ឆ្នាំទឹកនេះបើតើបើកម្មកម្មតើ5ហ្នឹងត្រូវវាបងចំនួន5ប្រការចំនួនខុសហើយក្រៅពីនឹងគឺមកទីយក អត់ចេះចេះទេគាត់ថាធ្វើសិលណាទៅលើហើយនៅក្មេងមហោក៏ពំចង់យើងក៏ពំចង់បានលសិនជាកាន់តើទៅបានអាណាក៏រកទីចិនកូនចិនម៉ែចិនអីចិនបងចិនប្អូនងាប់ហើយងាប់ហើយអានឹងគេហៅថាដំណឹងវាយល់ហួយល់ហួហ្នឹងគេឲ្យកាន់តើរហូតដល់លេងរកទីអញ្ចឹងទីតើ5នេះគឺសម្រាប់អ្នកគ្រប់គ្រងផ្ទះ អ្នកនៅផ្ទះហ្នឹងអ្នកធ្វើការងាររបស់ទាំងអស់ត្រូវរក្សាព្រោះទៅប្រាណនឹងឲ្យសម្រាប់រក្សានៅជីវិតសម្រាប់រក្សានៅក្រសម្រាប់យ៉ាងក្រដោយការឡើងហើយសម្រាប់បាត់បង់បាត់បង់ទៅវិញនេះជាហេតុជាវិស័យនៃការកាលឡើងនៃការទៅរកក្របានដែលបានប្រមករក្សាគុណហើយខ្លួនយើងក៏និយាយបានទៅបីសឹកដើម្បីទីសម្បត្តិហ្នឹងយើងចែកក្នុងសម្បត្តិតែថៃតែអាយុខ្លីបានហើយទៅយ៉ាងណា អញ្ចឹងបានជាធ្វើស្ទើតាណារិតាធ្វើតាតាវេរមណីកុំសម្លាប់សត្វបានអាយុវ័យដើម្បីស៊ីសម្បត្តិហ្នឹងរសាផលតនីទៀនដើម្បីរសាព្រះសម្បត្តិហ្នឹងកុំឲ្យភ្លើងឆេះកុំឲ្យចោលលូកឃើញនេះគឺរសាទេកុំឲ្យក្ររសាតើកាមើដើម្បីកុំឲ្យខ្ទេតែខ្ទេខានបានក្តីហើយខានបានប្រពន្ធហ្នឹងមិនបានក្តីយកទេ អញ្ចឹងបាននៅថែរក្សាលទ្ធភាពខ្លួនជាស្រីខ្លួនជាបុរសឲ្យគង់នៅនេះទៅតាមហ្នឹងដើម្បីស្វែងនៅសមត្ថក្នុងមនុស្សក្នុងទេវតាសូមមេត្តាកុំឲ្យគេមកបោកប្រាស់កុំឲ្យគេមកកុហកចាប់ទេអ្នករតាខ្លួនសើសារាមិនថំដើម្បីកុំឲ្យស្គួតហើយទៅវាស្គួតឲ្យបានឲ្យស៊ីសមត្ថកើតទៀតអញ្ចឹងបាននៅតែសើ5ហ្នឹងសម្រាប់រសាខ្លួនដើម្បីស៊ីសមត្ថដែលខ្លួនរកមក ដើម្បីរក្សាសម្បត្តិដែលខ្លួនរមងដើម្បីជាហេតុនៃការកើនឡើងសម្បត្តិចាប់ទាន់ទេយ៉ាងចាប់ទាន់ទេណាទាន់ទេសរុបសេចក្តីមកគឺថាសូមបញ្ជាក់បន្ថែមគឺធរទាំងអស់នៃការប្រតិបត្តិគឺមានសធានជាខាងដើមតាំងពីធ្វើសិលធ្វើសមាធិធ្វើវិបស្សនាគឺសុទ្ធតែមានសធានជាខាងដើម គឺពុទ្ធបរិស័ទដែលជាអ្នកត្រូវការបប្រតិបត្តិនៅកធរនឹងឲ្យជាច្បាស់ប្រកបកៃខ្លាំងខ្លានឹងគឺត្រូវមានសទ្ធាយើងចុះនៅក្នុងចិត្តហើយសទ្ធានឹងគឺសំដៅយកជំនឿលោកពោលថាកម្មសទ្ធាមួយវិបាកសទ្ធាមួយកម្មសកតាសទ្ធាមួយរថាកតពុទ្ធសទ្ធាមួយកម្មសទ្ធាការជឿកម្ម ឧបកសធាចាការជាផលរបស់កម្មកម្មសកតាសធាជាថាកម្មណាទុកជាកម្មល្អក្តី កម្មអក្រក់ក្តីដែលសត្វធ្វើឲ្យកម្មនោះជារបបផងខ្លួន តថាគតពោធិសធាគឺសេចក្តីជឿនៅក្នុងសេចក្តីត្រាស់ដឹងរបស់ប្រថាគុណ គឺថាជំនឿទាំង4យ៉ាងនេះហើយដែល ជាជំនឿត្រូវជាជំនឿប្រកបទៅដោយប្រាជ្ញាដូច្នេះសាធុជនអស់លោកបកណាដែលជាអ្នកចូលមកប្រណបត្តិធម៌ក្នុងពេលនេះក៏បីញ៉ាំងចិត្តឲ្យចុះសុខនៅក្នុងជំនឿទាំង4យ៉ាងនេះកាលណាបើមានចិត្តចុះសុខក្នុងជំនឿទាំង4យ៉ាងនេះហើយដែលជាជំនឿប្រកបទៅដោយហេតុនិងផលក៏រមែង ញ៉ាំងនូវគុណធម៌ដតីឲ្យកើតឡើងឲ្យចម្រើនឡើងបានព្រោះចិត្តសំខាន់ថាធម៌អ្វីអ្វីទាំងអស់ទាំងសទាំងខ្មៅគឺវាអាស្រ័យទៅលើខ្លួនឯងដែលជាអ្នកសម្រេចដែលជាអ្នកប្រព្រឹត្តអំពើល្អក៏ខ្លួនឯងជាអ្នកប្រព្រឹត្តអំពើអាក្រក់ក៏ខ្លួនឯងជាអ្នកប្រព្រឹត្តសេចក្តីសុខទុក្ខវាកើតឡើងអំពីខ្លួនឯងគ្មានចំណាឲ្យក្រៅអំពីខ្លួនឯង ខ្លួនឯងជាអ្នកជំរះចិត្តខ្លួនឯងខ្លួនឯងជាអ្នកសង្រួមដោយខ្លួនឯងធ្វើអ្វីអ្វីវាសាច់ទៅលើខ្លួនឯងខ្លួនឯងសាងនៅអំពើបែបណាទៅទទួលផលបែបនោះ កាលណាបើសិនជាមានចិត្តចោះសុខយ៉ាងដូចនេះហើយគឺត្រូវតែមានកិច្ចពីរហើយគឺបហាតបកិច្ចនិងភាវេតបកិច្ចបហាតបកិច្ចគឺកិច្ចដែលត្រូវលះបង់ភាវេតបកិច្ចគឺកិច្ចដែលត្រូវចម្រើន លះបង់អីគឺលះបង់នៅអកុសលមានទុច្ចរិតទាំង10អើឲ្យចម្រើនអីគឺចម្រើននៅកុសលកម្មចម្រើននៅកុសលធម៌គឺបានដល់ការរក្សាការសង្រួមការប្រព្រឹត្តតាមនៅសុចរិតទាំង10នេះវាកើតឡើងអញ្ចឹងដែលសារអំណាចនៃការជឿនៅជំនឿដែលជាហេតុជាដើមចោមទាំងអស់កាលណាដូច